ត់ទេតាំងពីស្គាល់រូបបងតើអូនហត់ទេ ដែលស្គាល់មនុស្សដូចបងអូនជាមនុស្សល្អជាមនុស្សស្មោះត្រង់គួរតែសមនឹងប្រល្អជាងបង ក្តីស្រឡាញ់អូន ធំធេងខ្លាំងណាស់ពេលខ្លាំងបងខ្មាំងដល់ថ្នាក់លួចយំអូនស្រឡាញ់បង មនុស្សគ្មានទ្រព្យធន មានតែខ្លួនតាំងចិត្តស្មោះជូនជីវ៉ាអូនមានរឿងមួយ ចង់សួរបងណា chốn trao ចង់សួរអូនណាសង្ឃឹមជីវ៉ាឆ្លើយចេញពីចិត្តអូនត្រូវឆ្លើយពាក្យពិតបែបណាក៏បងតទូបើថ្ងៃមួយបងបាត់ការចងចាំ ស្រឡាញ់ស្ម័គ្រនៅក្បែរបងទេ បើសិនថ្ងៃមួយបងលែងស្គាល់មីមេតើហ៊ានទេស្ម័គ្រតាមថែបងបើថ្ងៃមួយបងបាត់ការចងចាំតើអូននឹងចាក់ចេញឬនៅស្នេហ៍បន្តបើអូនខ្លាចលំបាក់ចង់បាញ់ចប់ទុកបងចោលចុះសម្រាប់បងទូអូនខ្លាចជាអ្វី ក៏បងនៅតែស្នេហ៍បើថ្ងៃមួយ អូនបាត់ការចងចាំតើអូននៅស្រឡាញ់ស្ម័គ្រនៅក្បែរបងទេបើសិនថ្ងៃមួយបងលែងស្គាល់មានមេតើហ៊ានទេស្ម័គ្រតាមថែអូន ច់នំដាក់ចង់បាញ់ចំទុកបងចង់ចុះសម្រាប់បងទូបងខ្លាចជាវ័យក៏បងនៅតែស្នាសម្រាប់អូនទូបងខ្លាចជាវ័យ